លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិត ដែលគេនិយាយតតគ្នា សំណាស្រឡាញ់គ្នាខ្លាំងណាស់មែនទេអញ្ចឹងបងនឹងនេះអញ្ចឹងចេញពីផ្ទះខ្ញុំទៅរស់នៅឯណាផ្អែមល្ហែមជាមួយគ្នានៅកន្លែងណាក៏អញ្ចឹងទៅចុះអូអូធ្វើអីហ្នឹងបងសុំមើលបន្តិចបានទេអឺគឺមានអីលាក់បងត្រូវទេ គឺมันអាចបោះម៉ែទេបោះមកដល់ហើយតែនៅម្ដុំណាវិញអូនងាកមកស្ដាំដៃនឹងឃើញបងហើយបងស្រីខ្ញុំអត់កុហកបងទេបានហើយនាងនាងចង់ឃើញប្តីប្រពន្ធគេបែកបាក់គ្នាទើបនាងសប្បាយចិត្ត អញឈ្មោះសំណាងអញត្រូវតែធ្វើឲ្យខ្លួនឯងមានសំណាងដូចឈ្មោះមនុស្សដូចជាឯងគ្មានទេពាក្យថាតើណានាងណានាងមានបញ្ហាបានចំមកទីនេះលោកស្រីបណ្ណារីបណ្ដឹងខ្ញុំចេះហ៎ហាត់អីទៅមនុស្សប្រុសដែលសង្ហាដូចជាបងស័កសមជាមួយមនុស្សស្រីដែលស្រស់ស្អាតដូចជាអូនអូនមានសំណាងដែលបាននៅក្បែរមនុស្សប្រុសល្អសង្ហាថែមទាំងជាអ្នកមានទី មិនដែរជំនឿនេះពេញចិត្តទេថ្ងៃនេះ បងពិតជាមានក្តីសុខណាស់ដែលបាននៅក្បែរអូនបែបនេះបងពូកែនិយាយសម្ដីផ្អែមណាស់ពេលដែលនៅក្បែរប្រពន្ធបងក៏និយាយបែបនេះដែរហើយមើលទៅ អូពូកែងក់ងើម្លេះសំណប់ចិត្តបងកុំងក់អីណាបងនិយាយពិតមែនពេលបងនៅក្បែរអូនបងមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់និងមានក្ដីសុខជាងនៅជាមួយប្រពន្ធបងឆ្ងាញ់ណាស់បងនិយាយបែបនេះបើបងវណ្ណរីស្ដាប់លើគាត់ខឹងដល់បងស្លាប់ហើយអូនជានារីពូកែពូកែជាងវណ្ណរីឆ្ងាញ់ណាស់អូនចេះថ្នមថាមិនឲ្យបងទោះចិត្តសំបីតែបន្តិច បងចង់មានពេលវេលាបែបនេះជាមួយអូនច្រើនដងទៀតណាសម្រាប់ចិត្តបង នារីហេតុអីកូនមកទីនេះវាដូចជាអ្វីដែលខ្ញុំស្មានពិតមែនអូនលឺគេនិយាយប្រហែលដងក៏មិនស្មានលើបានឃើញផ្ទាល់ភ្នែកបែបនេះដែរពេលនេះខ្ញុំបានឃើញមុខពិតរបស់បង នឹងនាងហើយបានហើយបងឆាប់ចាក់ចេញពីទីនេះចុះបងចង់ទៅណាក៏ទៅទៅបងចង់នាំយកនាងទៅធ្វើអីនៅទីនោះក៏ខ្ញុំមិនខ្វល់ដែរ អ្នកភ្លាមតែខ្ញុំមិនចង់ឃើញមុខមនុស្សថោកទៀតគ្មានបេះដូងមានចិត្តជាសត្វដេរឆានដូចជាអ្នកទាំងពីរឡើយ សំណាងស្រឡាញ់គ្នាខ្លាំងណាស់មែនទេអញ្ចឹងបងនឹងនេះអញ្ចឹងចេញពីផ្ទះខ្ញុំទៅរូបនៃឯណាផ្អែមល្ហែមជាមួយគ្នានៅកន្លែងណាកូនចេញទៅចុះឆាប់ចេញពីផ្ទះនេះទៅនាងស្រីជើងល្អនិងអាប្រុសជើងល្អឆាប់ចេញពីទីនេះទាំងពីរអ្នកទៅ នៅទីនេះគ្មាននរណាស្វាគមន៍មនុស្សអាក្រក់ដូចជាពួកអឯងនេះទេ អូនវណ្ណរីអូនកុំដេញបងចេញអីបងស្រឡាញ់អូនខ្លាំងណាស់បងមិនអាចរស់នៅដោយគ្មានអូនឡើយបងយកនេះក្មេងម្នាក់នេះគ្រាន់តែលេងសើចម្ដងមកកាប៉ុណ្ណោះព្រោះអូនរវល់ការងារអូនមិនដែលខ្វល់ខ្វាយពីបង សារជាតិមនុស្សប្រុសតែងតែលួចមាននៅខាងក្រៅបងគ្រាន់តែទុកនាងនេះជាស្រីកំដរតែប៉ុណ្ណោះមានតែអូនទេដែលបងស្រឡាញ់ពិតប្រាកដយើងជាប្តីប្រពន្ធគ្នារាប់ឆ្នាំហើយ មិនគួរព្រោះតែក្មេងស្រីម្នាក់ដែលមិនស្គាល់ប្រវត្តិមកពីណាម្នាក់មកបំបាយយើងទាំងពីរបានឡើយតាមពិតទៅបងក៏មិនចង់ក្បត់អូនដែរគិតឡមកច្រើនឆ្នាំបងមិនដែលក្បត់អូនឡើយអូនក៏ដឹងតែមកពីក្មេងម្នាក់នេះវាឲ្យដៃបងមុនអូនក៏បានដឹងដែរថាផលិតឆ្លោះជាមួយប្រពន្ធក៏ព្រោះតែនាងនេះអូនអត់ទោសឲ្យបងម្ដងទៅណាបងសន្យាថាមិនឲ្យកើតឡើងជាលើកទី2ទេបងសន្យាថាឈប់ក្បត់អូន ឈប់គិតចង់បានមនុស្សស្រីមកលេងសាយទៀតហើយបងសុំបងអូនពិតមែនកុំខឹងកុំស្អប់មនុស្សប្រុសដែលស្រឡាញ់អូនអីណាប្រពន្ធសំឡាញ់អូនសំឡាញ់ចាស់អូនអត់ទោសឲ្យបងក៏បានប៉ុន្តែបើបងហ៊ានតែមានលើកទី2ជាមួយស្រីណាផ្សេងទៀត បឹងនឹងស្លាប់ណាអរគុណណាប្រពន្ធសម្លាញ់ចិត្តបងណែនាងស្រីកេលីសើញឆាប់ចេញពីទីនេះភ្លាមទៅនៅឈរសម្រក់ទឹកភ្នែកដល់ណាទៀតគ្មានអ្នកណាគេស្វាគមន៍នឹងអាណិតអាសូរនាងទៀតទេព្រោះតែអាចរឹកពុតត្បុតរបស់នាងនេះនាងមានសំណាងណាស់ ដែលបានបងស្រីល្អដូចជាក្មួយវណ្ណរីនេះប៉ុន្តែមកពីចរិតនាងនេះវាថោកទាបឥតគេខ្មាស់មិនចេះបែងចែកអ្វីល្អអ្វីអាក្រក់គ្មានខួរចិត្តខ្មៅរមិលគុណគេទៅដណ្ដើមយកប្តីគេមុនទើបនាងនេះបាបកម្មធ្លាក់លើខ្លួនឯងបែបនេះអត់ទេបងស្រី បងផាន់ទេ ដែលជាអ្នកចាំមកតាក់ទងខ្ញុំមុន ខ្ញុំអត់កុហកបងទេបងស្រី ខ្ញុំអត់កុហកបងទេបានហើយនាងនាងចង់ឃើញប្តីប្រពន្ធគេបែកបាក់គ្នាទើបនាងសប្បាយចិត្តបងអាចអភ័យទៅឲ្យមនុស្សប្រអាក្រក់ដូចជាបងផាន់បានមនុស្សមិនដែលមានអ្នកណាមិនដែលខុសបើខ្ញុំជួយជាខុសម្ដងហើយ ខ្ញុំសុំឲ្យបងអភ័យទោសឲ្យខ្ញុំម្ដងបានណាឲ្យបងសុំតើណាបងណាបងសន្យាថាគ្មានរឿងបែបនេះកើតឡើងទៀតឡើយខ្ញុំសុំបងខ្ញុំសុំបងណាបងណាសុំបងអអ មុខក្រាស់ខ្លាំងណាស់មិនដឹងថាមុខមាត់ឯងធ្វើឡើងពីស្អីទេតោះតែឯងចេះហ៊ាននិយាយពាក្យនឹងចេញមកកាត់ឯងដណ្ដើមយកប្តីរបស់យើងហើយឯងនៅសុំឲ្យយើងអភ័យទោសឲ្យឯងទៀតទេតើឯងឆាប់ចេញទៅឆាប់ចេញភ្លាមទៅចេញឲ្យផុតទៅកុំឲ្យយើងឃើញមុខឯងតទៅទៀតឲ្យសោះណា thank you tới បងក៏ត្រូវធ្វើការចាំដូច សាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសบายតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ នេះជានាមបបារបស់ខ្ញុំចាំជួបគ្នានៅហាងបាទ គេដែរនឹងនេះនេះខលមកខ្ញុំឯកាអីអាឡូបងវិទូមែនគឺខ្ញុំសំណាងហ៎ហ៎នេះនេះអ្នកនាងកាត់អីហ្នឹងមិនគាត់អ្នកនាងយំបែបនេះបាទបាទបានហើយពេលនេះអ្នកនាងនៅណាដែរខ្ញុំកំពុងទៅដើរតាមផ្លូវគួរឲ្យខ្លាចឥឡូវកុំខ្លាចអីណានាងខ្ញុំនឹងប្រញាប់ទៅ អ្នកនាងចាំត្រង់នោះហើយណាអ្នកនាងអ្នកនាងមានបញ្ហាបានជាមកទីនេះអ្នកនាង ណានាងចេញពីផ្ទះលក់សង្ហារឹមនោះហើយមែនទេណានាងណានាងឆាប់ប្រាប់ខ្ញុំមកបើសិនជាមានរឿងអីដែលខ្ញុំអាចជួយបាន ខ្ញុំនឹងជួយ ហើយបើសិនជាណានាង នៅតែយប់បន្តមិនព្រមជប់ទៀតនោះ ខ្ញុំសួរមិនដឹងរឿងថាណានាងនឹងមានរឿងអ្វីកើតឡើងទៅលោកស្រីវណ្ណារីបណ្ដាញខ្ញុំចេះហ៎ហេតុអីទៅគេនៅពេលជប់ ខ្ញុំកេងនៅក្នុងបន្ទប់សុកសោកស្រាប់តែលើសម្លេងគោះទ្វារខ្ញុំស្មានតែលោកស្រីវណ្ណរេខ្ញុំក៏បញ្ញាប់ទៅបើកទ្វារតែតាមពិតគឺលោកផុនសើគឺគាត់គាត់ញញឹមគាត់ញញឹមសម្លឹងមកខ្ញុំដោយទឹកមកចម្លែកតែចូលមកចិត្តខ្ញុំខ្ញុំព្យាយាមកិច្ចណាស់តែគាត់នៅតែតាម និយាយឲ្យខ្លីទៅគឺលោកផុនគាត់ចង់មកបំពេញលើរាងកាយរបស់ខ្ញុំចង់ធ្វើបាបខ្ញុំលោកស្រីចូលមកឃើញក៏តែតបខ្ញុំតែមិនព្រមស្ដាប់ហេតុផលខ្ញុំឡើយហើយគាត់ក៏បណ្ដេញខ្ញុំចេញតែម្ដងទេបងបេតូខ្ញុំគ្មានសាច់ញាតិបងប្អូនទេខ្ញុំមិនដឹងត្រូវទៅទីណាទេ តែខ្ញុំដាច់ចិត្តទេត្របងខ្ញុំគ្មានកន្លែងទៅទេខ្ញុំសុំបងស្នាក់នៅជាមួយផងតាបានទេបាទម្ល៉េះទេអ្នកនាងស្នាក់នៅជាមួយខ្ញុំក៏បានមកយប់ហើយតោះខ្ញុំនឹងជួយកាន់វេលាអ្នកនាងទៅស្នាក់នៅជាមួយខ្ញុំណាអរគុណខ្លាំងណាស់តោះ ចង់ទៅណាអត់ទេណានាងនៅទីនេះបន្តទៀតចុះណាពីព្រោះថាណានាងការប្រយុទ្ធមិញមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់មិនអញ្ចឹងហ៎អញ្ចឹងខ្ញុំសូមទៅធ្វើការសិនហើយណាអត់ទេខ្ញុំមិនអាចបងទៅទេខ្ញុំមិនហ៊ាននៅម្នាក់ឯងទេខ្ញុំខ្លាចណាស់បងកុំទៅអីណាតែខ្ញុំត្រូវទៅធ្វើការណាណានាងបាញ់ចឹងបងនៅអង្គុយកំដៅខ្ញុំតែមួយផ្លែទៀតក៏បានដែរអ្នកនាងនៅគេងនឹងហើយ មានអ្នកណាមកធ្វើបាបអ្នកនាងទៅនៅផ្ទះខ្ញុំមានសុវត្ថិភាពណាស់អញ្ចឹងក៏បាន ចាខ្ញុំនឹងឲ្យបងទៅបងត្រូវធ្វើរឿងមួយសម្រាប់ខ្ញុំតើជារឿងអីបងឆ្លើយថាយកព្រមសិនមកចាំខ្ញុំប្រាប់គឺបងហៅខ្ញុំថាអ្នកនាងបងឈប់ហៅខ្ញុំថាអ្នកនាងទៅបងហៅខ្ញុំថាសំឡាងសំឡាងក៏បានបាទ អ្នកនាងសំណាងអើយបងវិទូខ្ញុំបានប្រាប់បងហើយថាកុំឲ្យហៅខ្ញុំថាអ្នកនាងក្រែងបងថាចូលប្រើមីមិនក៏នៅតែហៅទៀតអូខេអូខេអូនសំណាងពេញចិត្តហើយនៅអញ្ចឹងបងប្រញាប់ទៅធ្វើការសិនហើយណាចាពេញចិត្តខ្លាំងណាស់ ស់ដែលសង្ហាដូចជាបងស័កសមជាមួយមនុស្សស្រីដែលស្រស់ស្អាតដូចជាអូនអូនមានសំណាងណាស់ដែលបាននៅក្បែរមនុស្សប្រុសល្អនិងសង្ហាថែមទាំងជាអ្នកមានទៀត ហើយនេះអូនចូលមកនៅក្នុងនេះតាំងពីពេលណាចាអូនមកនៅទីនេះតាំងពីពេលដែលបងបើកទ្វារឡានរួចភ្លេចឯកសារបងទៅយកឯកសារហើយក៏បើកទ្វារឡានទុកចោលអូនក៏ចូលមកតែណាបើអូនចូលមកមិនកំប្រាប់បងអូនដឹងដែរទេការដែលធ្វើបាននេះវាមិនល្អទេហើយបើសិនជាបងមិនភ្លេចកំបោមហើយបើកទ្វារចូលមកទេបងមិនដឹងទេថាអូននៅក្នុងនេះអូនប្រហែលជានៅក្នុងនេះពេញមួយថ្ងៃហើយ កុំធ្វើទឹកមកដូចជាខាងនៅអូនបែបនេះអីណាសំខាន់ពេលនេះអូនគ្មានរឿងអ្វីឡើយតោះបងឆាប់ចុះទៅធ្វើការវិញទៅទុកឲ្យអូនជាអ្នកទទួលភ្ញៀវឲ្យបង ចាត់ទុកជាការសុំទៅបង ដែលលួចចូលក្នុងឡានបងដោយគ្មានការអនុញ្ញាតបែបនេះបាទតែថ្ងៃក្រោយកុំធ្វើបែបនេះទៀតណាអូនអូនសន្យាណាចាប់អារម្មណ៍ទៀតទេអូខេ គុណខ្លាំងណាស់ថ្មិញខ្ញុំពីដំបងឈឺខ្លាំងណាស់តែឥឡូវគ្មានអារម្មណ៍ឈឺសំបីតែបន្តិចលោកគ្រូពេនសង្ហាថែមទាំងពូកែទៀនសំបីតែអ្នកគ្រូពេនក៏ស្រស់ស្អាតហើយរស់រីករាក់ទាក់ផងដែរអញ្ចឹងខ្ញុំជម្រាបលាលោកគ្រូពេនសិនហើយអូបាទជម្រាបលាបានអរគុណច្រើនបាទបងស្រីឆ្នាំនេះគឺមាន3លេបត្រូវលេបឲ្យអស់បើទោះបី ជាវាចិត្តជាក៏ដោយក៏មិនគួរឈប់លេបដែរចាអរគុណច្រើនហើយអ្នកគ្រូពេនចា ចាខ្ញុំលាសិនហើយលោកគ្រូពេទ្យអូហូអូនសម្ដែងថ្ងៃនេះពិតជាពូកែខ្លាំងណាស់ថ្ងៃនេះអូនធ្វើជាអ្នកទទួលភ្ញៀវរបស់បងបានល្អណាស់អូនពូកែក៏ព្រោះតែបងជាអ្នកបង្រៀនអូនអរគុណហើយណា ដែលជួយបងតាំងពីព្រឹករហូតដល់អាត្មានេះចាមិនអីទេណានេះទៅតែជាថ្ងៃដំបូងទេ អូននៅមកធ្វើការជាមួយបងយូរខែយូរឆ្នាំទៀតក៏មិនដឹង ក្មេងឆ្លាតថ្ងៃនេះបងហត់នៅ clinic ពេញមួយថ្ងៃហើយបងសម្រាប់ខ្លះទេហឹមបងមិនអីទេកុំបារម្ភពីបងឯងបងខំពេកប្រយ័ត្នឈឺណាបងរមមណាស់បងមិនងាយឈឺឡើយ និយាយអញ្ចឹង អូនឆាប់បិទភ្នែកទៅបើមានអីឲ្យអូនណាអូនបើកភ្នែកបានហើយវ៉ាវទូរស័ព្ទដៃនេះបងតែញអូនមែនទេបានត្រូវហើយបងតែញអូនមកពីបងឃើញថាអូនគ្មានទូរស័ព្ទប្រើ ហើយណាមួយពិបាកតាក់ទងគ្នាទៀតអូនអរគុណបងខ្លាំងណាស់ដែលចេះគិតគូរដល់អូនដល់ថ្នាក់នេះអូនអរគុណបងពិតមែនបងគួរឲ្យស្រឡាញ់ណាស់នេះពួកបងកោហើយនេះបងមិនទាន់ញ៉ាំអីនៅឡើយទេមែនទេបាទនៅទេ អញ្ចឹងចាំអូននៅនឹងហើយចាំអូនទៅធ្វើអីឲ្យបងញ៉ាំណាអឺម្នៃទៀតណាបងមិនឃ្លានទេឃ្លានហើយនៅមកនិយាយបកាយទៀតចាំមែនហើយបងឯងនេះឈប់ធ្វើការសិនទៅសុខភាពសំខាន់ជាងណាចាំអូននៅត្រង់នឹងហើយបាច់ទេថាបងមិនតឃ្លានទេណាមិនអីទេ តែច្រើនកាន់តែសบายតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសบายតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ อคุณ ờ, nhầm tới ចាំទេថ្មនេះហើយនៅមិនតគេទៀតតើមានរឿងអីមែនគឺអូនកេងមិនលូអូនសុំកេងនៅក្នុងបន្ទប់ជួយបងផងបានទេ អូនមានអារម្មណ៍ថាឯកាណាអូនខ្លាចអូនមិនចង់នៅម្នាក់ឯងបែបនឹងឡើយអូនសុំកេងផងណាណាណាគឺបែបនេះចាយើងអាចយកខ្នាយមកដាក់ពាំងនៅចំកណ្ដាប់បានហើយបងកេងនៅម្ខាងអូនកេងនៅម្ខាង ណាណាបងចូលប្រមឲ្យអូនកេងនៅក្នុងបន្ទប់បងទៅណាណាណាអូខេ បងចិត្តល្អខ្លាំងណាស់អរគុណបងណាអូខេមកអរគុណបងណាបងចិត្តល្អគួរឲ្យសន្យាឡើងទៅ អរគុណអរគុណម្ដងទៀតអានេះលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យនៅគ្លីនិកថ្មិញមែនទេ បាទពិតមែនហើយ លោកគ្រូពេទ្យសង្ហានិងអ្នកគ្រូពេទ្យស្រស់ស្អាតអត់ចំណាំខ្ញុំនឹង PP ទេខ្ញុំទាំងពីរអ្នកទៅពុតថ្មីនៅ clinic កាលពី2ថ្ងៃមុនចាខ្ញុំចំណាំអ្នកទាំងពីរបានហើយគឺជាអ្នកដែលខ្ញុំអញ្ជើញឲ្យមកអង្គុយរងចាំហើយយកទឹកមកឲ្យតាមែនទេបងស្រីអ្នកគ្រូពេទ្យចំណាំពួកយើងបានហើយបាទមិនសរសើរមិនបានទេអ្នកគ្រូពេទ្យមិនត្រឹមតែសោះស្អាតទេថែមទាំងរស់រាយថែមទៀតចំណែកឯលោកគ្រូពេទ្យវិញសង្ហាហើយក៏ប្រកែកដូចគ្នាលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យស្រស់ស្អាតនិងសង្ហាស័កសមគ្នាបំផុត PP និយាយបែបនេះអ្នកគ្រូពេទ្យអៀនមុខឡើងកំហំហើយអញ្ចឹងពួកខ្ញុំទាំងពីរអ្នកមិនរំខានទៀតទេអរគុណច្រើនណាស់សម្រាប់ការព្យាបាលពួកខ្ញុំទាំងពីរអ្នកយកចិត្តទុកដាក់ពួកខ្ញុំលាសិនហើយ ចា៎លាសិនហើយចា៎ជម្រាបលាទីបំផុតខ្ញុំអាចធ្វើបានហើយ មិនដែរចិញ្ចៀននេះពេញចិត្តទេអញ្ចឹងមើលនេះយ៉ាងមិនដែរអឺបើអញ្ចឹងមើលអាមួយនេះតើចុះអាមួយនេះមិនដែរអូនពេញចិត្តអត់ អញ្ចឹងអូនឯងមើលខ្សែកសិនទៅណា បងចេញទៅក្រៅមកផ្លែតតែទៀតបងរយហើយណាចាបាទអូ អរខ្ញុំសុំទោសដែលដើមមិនប្រយ័ត្នប៉ះអ្នកនាងនេះអ្នកនាងមករឹកខ្សែកមិនទីមិនអីទេខ្ញុំក៏ខកដែរដែលដើមមិនប្រយ័ត្នដូចគ្នាចាប៉ាត់មែនហើយខ្ញុំរើសចិត្តតែមិនត្រូវសោះចាំមិនក៏លោកដឹងថាខ្ញុំរើសខ្សែកអូខ្ញុំចេះតែនិយាយទីតែចៃដន្យនិយាយត្រូវបើមិនយល់ទាស់ទេ ខ្ញុំសូមអនុញ្ញាតជួយរឹកខ្សែកឲ្យអ្នកនាងដើម្បីទុកជាការសុំទោសដល់រឿងមិញនេះខ្ញុំថាខ្សែកមួយខ្សែនេះបើពាក់លើកដ៏ស្រស់ស្អាត របស់អ្នកនាងពិតជាស័ក្តិសមណាស់បើមិនជឿទេសួរអ្នកលក់ទេអ្នកលក់ក៏គេថាសមដែរចាលោកខាងនេះពិតជាពូកែរើសណាស់អ្នកនាងពាក់ ពិតជាស័ក្តិសមខ្លាំងណាស់បាទអរគុណសម្រាប់ការសរសើរខ្ញុំអញ្ចឹងខ្ញុំយកខ្សែកមួយខ្សែនេះចុះណាអឺយើងជួបគ្នាមកសបត់ធំហើយតែខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះអ្នកនាងនៅឡើយទេអ្នកនាងឈ្មោះអីដែរឈ្មោះខ្ញុំហ៎បាទចាខ្ញុំឈ្មោះសំណាងអូអ្នកនាងឈ្មោះកពីរោះសម្រស់ក៏ស្រស់ស្អាត ខ្ញុំឯនេះវិញឈ្មោះណារុងខ្ញុំពិតជាសំណាងណាស់ដែលបានស្គាល់ស្រីស្អាតដូចជានាងសម្ដីលោកផ្អែមណាអរគុណច្រើនដែលបានបញ្ចូលខ្ញុំប៉ុន្តែខ្ញុំដឹងខ្លួនឯងច្បាស់ណានេះលោកមានបញ្ហាអីមែនទេអខ្ញុំបាត់ទូរស័ព្ទមិននឹងជាទុកនៅណានទេអតើខ្ញុំអាចឆេទូរស័ព្ទអ្នកនាង ខលរសិនបានទេ កាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿនឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿនឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ អូខេខ្ញុំឲ្យលោកខ្ចីទុក ជាការអរគុណសម្រាប់ជួយរើខ្សែកឲ្យខ្ញុំអូទូរស័ព្ទខ្ញុំនៅកន្លែងនេះចាំមើលថាខ្ញុំនេះខ្ញុំយកទូរស័ព្ទមកទុកកន្លែងនេះសោះ ខ្ញុំភ្លេចភ្លាំងច្រើនណាស់អរគុណច្រើនណាស់នាង អូនរសាកោហើយនៅចាបានហើយកំពុងឲ្យអ្នកលក់ខ្ចប់អូអញ្ចឹងបងទៅទូទាត់សិនហើយណា នៅនឹងណាចាសុខស្ដីសំណប់ចិត្តមាននឹកបងទីហើយសិតតែសំណប់ចិត្តខ្ញុំចង់ឡើងជាតិស្ករហើយនេះប៉ុន្តែអ្នកណាជាសំណប់ចិត្តរបស់លោកនោះគឺអូននឹងហើយ លោកឆាត់មកច្រឡំមនុស្សមែនទេមិនច្រឡំទេគឺអូនសំណាងជាមនុស្សស្រីក្នុងចិត្តបងនេះលោកនិយាយអញ្ចឹងដាក់នារីគ្រប់គ្នាមែនទេអត់ទេសម្រាប់តែអូនម្នាក់គត់ពាក្យសម្ដីនេះចេញពីចិត្តដែរទេហេតុអីក៏ឆាប់រហ័សយ៉ាងនេះបាទសម្រាប់អូនអាចឆាប់រហ័សតែសម្រាប់បងមិនលឿនទេព្រោះគ្រាន់តែបងមិនបានជួបអូនមួយផ្លែតសងបងស្រាប់តែមានអារម្មណ៍នឹកអូនខ្លាំងបងទើបតែជួបអូនប៉ុន្តែបង មានអារម្មណ៍ថាដូចជាធ្លាប់ជួបយូរហើយអញ្ចឹង នេះអាចនឹងមកពីអូននឹងបងជាគូស្នេហ៍ពីបុព្វជាតិហើយមើលទៅបានជាគ្រាន់តែឃើញអូនបងមានអារម្មណ៍ថាធ្លាក់ក្នុងអន្លង់ស្នេហ៍អូនមានអារម្មណ៍ត្រូវការអូនរហូតដាច់ចិត្តឆានទៅរអូនរំខានអូនចុះអូនមានអារម្មណ៍ដូចបងខ្លះទី បងនិយាយបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនសំណុកចិត្តឡើយទោះបីជាអូននឹកបងក៏អូនមិនហ៊ាននឹកដែរព្រោះអូនមានគេហើយបងបានមកជាតិមួយជំហានហើយបងមិនខ្វល់ថាអូនមានគេឬអត់នោះទេ សំខាន់បងស្រឡាញ់អូនសូមត្រឹមតែជាមនុស្សស្រឡាញ់អូនលួចលាក់ក៏បានអូនព្រមទេ ចាស់បែបនេះមានន័យថាយល់ព្រមហើយមែនទេគួរឲ្យស្រឡាញ់ម្លេះសំណប់ចិត្តបងធ្វើអីហ្នឹងបងសុំមើលបន្តិចបានទេអឺគឺមានអីលាក់បងត្រូវទេគឺថាมันអាចបោះមើលទេហេតុអីទៅព្រោះវាជារបស់ពិសេសมันងាយឲ្យអ្នកណាមើលដល់ងាយងាយឡើយតើតែបងបិទភ្នែកសិនតើបងបង្ហាញឲ្យបងឃើញ រួចហើយនៅនឹងពេលណាទើបបោះបើកភ្នែកបានចាបានហើយតែនតែនតែនគឺអូនអង្គុយសម្លឹងមើលរូបមនុស្សប្រុសសង្ហាម្នាក់នេះគេគឺជាមនុស្សប្រុសនៅក្នុងចិត្តអូនជាយូរណាស់មកហើយ ញ៉ាំតិចណាហើយអូនចង់ញ៉ាំអីដែរសម្រាប់អូនអ្វីក៏ញ៉ាំបានទាំងអស់ហ្នឹងឲ្យតែបងជាអ្នកកំងបងមកដល់ហើយតែនៅមកដំណាវិញអូនងាកមកស្ដាំដៃនឹងឃើញបងហើយ ឆាមីផងទេចាអូនពេញចិត្តខ្លាំងណាស់ពេញចិត្តគ្រប់យ៉ាងដែលជារបបនេះ ឲ្យទៅរបស់ដែលអូនបញ្ចុកឲ្យបងញ៉ាំណាគឺឆ្ងាញ់ទាំងអស់ឥឡូវបងបញ្ចុកអូនវិញណាអឺអញ្ចឹងអេអូនញ៉ាំប្រឡាក់ម៉ត់អស់ហើយមកមកជួតហើយ ប្រឡាក់ហើយបងឯងបានអូនសុំចុះបន្ទប់ទឹកមួយផ្លែតណាអូខេតែកុំតែយូរពេកណាចា៎ ជួបអូនប៉ុណ្ណាចិត្តបងមួយរយៈនេះអន្ទះសាទន្ទឹងចង់ជួបអូន ចង់នៅក្បែរអូនអូនមានដឹងទេថាបងប្រច័នអូនប៉ុណ្ណាពេលដែលបងឃើញអូនផ្អែមល្ហែមនឹងគេនោះចាឲ្យអូនសុំទោសដែលឲ្យបងរងចាំយូរបងប្រច័នអូនប៉ុន្តែអូនធ្វើម៉េចបើអូនមិនព្យាយាមផ្អែមល្ហែមជាមួយគេទេ គេប្រកាសជាសង្ស័យលើយើងទាំងពីរជាមិនខានមិនអីទេ សំខាន់បងអាចជួបនឹងនៅក្បែរអូនគឺល្អណាស់ទៅហើយបណ្ដោយឲ្យគេយកច្រឡំប្រច័ន្ទទៅកាអូយណាណាណាឈប់ខឹងទៅណា ណាប៉ើណា អូននៅផ្ទះម្នាក់អញពេញមួយថ្ងៃឯកាខ្លាំងណាស់ហើយអត់ផ្សឹកថែមទៀតអូនត្រូវការមនុស្សម្នាក់មកកំដរបាទសំណប់ចិត្តបងកំពុងតែនឹកអូនចាំបងទៅឥឡូវនេះអ៊ំស្រីជួយរើសចិញ្ចៀនឲ្យខ្ញុំមួយវងមួយវងណាត់ឲ្យស្អាតជាងគេថ្ងៃនេះខ្ញុំសុំនារីម្នាក់រៀបការតាពីព្រឹកមិញក៏មានបរិះម្នាក់មកទិញចិញ្ចៀនរៀបការបែបនឹងដែរអូនរៀបការនឹងបងបានអត់ អាចង្រៃអូអូយក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ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 ដែលគេនិយាយតៗគ្នា